គណៈបកប្រជាជន ដឹកនាំរដ្ឋាភិបាលទៅវិញទេដែលជានិមិត្តរូប នៃការផ្លាស់ប្ដូររបស់ព្រះរាជាណាចក្រកម្ពុជាឥឡូវយើងគួរតែហ៊ាននិយាយច្បាស់ច្បាស់ជាមួយគ្នាថា ហេតុអីបានជាគណៈបកប្រជាជន ដឹកនាំរាជរដ្ឋាភិបាលហ៊ានអះអាងថាគណៈបកនេះ ដែលដឹកនាំរាជរដ្ឋាភិបាលរដ្ឋរដ្ឋាភិបាលនិងរាជរដ្ឋាភិបាលគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរយើងបានឃើញជាក់ស្ដែងរួចហើយតាការផ្លាស់ប្ដូរពីវាលពិឃាតមកកាន់ការរស់រានមានជីវិតឡើងវិញ ការផ្លាស់ប្ដូរពីសង្គ្រាមមកកាន់សន្តិភាព ការផ្លាស់ប្ដូរពីភាពក្រីក្រតោកយ៉ាមកកាន់ស្ថានភាព ដែលប្រទេសមួយមានប្រាក់ចំណូលមាត់ជុំកម្រិតទាបនឹងអាចឈានទៅដល់ការផ្លាស់ប្ដូរនៅឆ្នាំ2030សម្រាប់คล้ายទៅជាប្រទេស ដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នឹងឆ្នាំ2050คล้ายទៅជាប្រទេស ដែលមាន ប្រាក់ចំណូលខ្ពស់ ហើយនៅតែប្រហែលថ្ងៃទៀតប៉ុណ្ណោះយើងនឹងអាចចេញផុតពីប្រទេស ដែលកបានដែលអភិវឌ្ឍតិចតួចនេះជាការផ្លាស់ប្ដូរមានចរិតជាក់ស្ដែងនិយមដែលយើងបានឃើញសូម្បីតែចុះទៅលើយន្តអំញ្ញមិញនេះខ្ញុំអើតមើលទៅលើអាគារនោះសួរអ្នកទាំងឡាយនេះអត់ដឹងថាអាគារនោះខួបប្រមាណផងហើយមិនដឹងថាជារបស់នរណាផង សូម្បីតែកោះពេជ្រពីដើមកោះពេជ្រប្រវត្តិកោះពេជ្រវាជាស្អីកោះពេជ្រនេះក្រំតែជាកន្លែងនាវាមួយដែលលិចនាវានោះនាវាដឹកជញ្ជូនដែលលិចនៅនេះលិចយូរយូរទៅអាដីល្បប់វាមកចាក់លើហ្នឹងបន្តទៅព្រៃត្រែងដុះពេញហ្នឹងខ្ញុំនៅថត នៅរក្សាទុកវីដេអូ ដែលខ្ញុំនាំកូនកូនរបស់ខ្ញុំណាមករត់លេងកាលហ្នឹងនៅខាងមុខមហោស្រពនៅទលេប្រាសាទយើងនាំគ្នាទប់ដីខ្លាចទឹកវាឡើងចូលវាយក្នុងទីក្រុងនៅពេលដែលទឹកជំនន់ក្រោយមកអាហ្នឹងវានៅដដែលហ្នឹងប៉ុន្តែនៅខាងមុខកន្លែងចំណន់នោះគឺ បងហេងសំរិនមកដាំមកដាក់មកដាក់ណែដាក់ឈ្នាងដាក់ឈ្នាងបងជាសុតមកដាំពេញពណ៌ក្រោយមកខ្ញុំនាំ កូនខ្ញុំខ្ញុំរក្សាទុកបាននៅវីដេអូអញ្ចឹងទីក្រុងភ្នំពេញកាលពីមុនអត់មានអាគារខ្ពស់មាន អាគារខ្ពស់តែមួយជាន់ត្រឹមតែ7ជាន់មានតែមួយខ្នងទៅទៀតប៉ុន្តែឥឡូវនេះភ្នំពេញ មិនមែនមានអាគារ7ជាន់ទេមានអាគារ30 20 30ជាន់40ជាន់នោះវាជានិមិត្តរូបនៃការផ្លាស់ប្ដូរដូច្នេះអ្នកដតីគេអាចមានសិទ្ធិនិយាយតែគណៈបកប្រជាជន គឺជាគណៈបកតែមួយគត់ដែលនាំទៅដល់ការផ្លាស់ប្ដូរប្រទេសនេះអញ្ចឹងចាប់ពីពេលនេះតទៅ គណៈបកប្រជាជនក៏និយាយអំពី ខ្លួនជានិមិត្តរូបនៃការផ្លាស់ប្ដូរជាលក្ខមួយ ហើយយើងក៏បានធ្វើរឿងពិតប្រែคลายប្រជាជនជាប្រសង់ដែលពីមុនអត់មានសាលារៀនឬមានដែរតែមានតិចតួចនឹងរៀនបានតិចសិស្សានុសិស្សដែលពីមុននេះអត់បានរៀនឬរៀនបានតិចតួច តែឥឡូវនេះ ក្រៅពីសាកលវិទ្យាល័យ Bill Bright ដែលមានសាខានៅ ទីក្រុងភ្នំពេញ Bill Bright ក៏មានសាខា នៅតាមបណ្ដាខេត្តផងដែរតើនោះប្រែคล้ายពីសិស្សអត់សាលារៀនទៅជាសិស្សមានសាលារៀនតើវាមិនមែនជានិមិត្តរូបនៃការផ្លាស់ប្ដូរទេអីវាមិនមែនគ្រាន់តែជានិមិត្តរូបទេ តែវាជាការផ្លាស់ប្ដូរ លើការជាក់ស្ដែងការភូតកុហកណាមួយมันអាចយកគឺថាมันអាចយកបៃដៃបាំងព្រះអាទិត្យបានទេព្រះអាទិត្យធំណាស់លោកឯងចង់យកបាតដៃទៅបាំងព្រះអាទិត្យបាំងមិនបានទេ ការជាក់ស្ដែងគឺការអភិវឌ្ឍនៅគ្រប់បណ្ដាខេត្តរាជធានីគឺសិតតែមានការអភិវឌ្ឍទាំងអស់ហើយនេះរូបភាពនេះតើវាជារូបភាព ជានិមិត្តរូបឲ្យការផ្លាស់ប្ដូរឬក៏ជាការខ្លែងខ្លាយនេះសិតតែក្មួយក្មួយចៅចៅនាំគ្នាថតនេះដោយសម្លៀកបំពាក់ស្អាតបាតនេះអាហ្នឹងវាយ៉ាងម៉េចដល់ការពីមុនយើងរត់តកោស្លៀកវាមិនបានផងវាមិនបានផងអញ្ចឹងខ្ញុំមិនមែនយកបលាជួបលាទេក៏ប៉ុន្តែខ្ញុំយកអាញួរទៅវាយបលាព្រោះរឿងវាពិតវាអញ្ចឹង អ្នកណាធ្វើឲ្យការផ្លាស់ប្ដូរពិតប្រាកដណាបើសិនជាអ្នកឯងនិយាយតាមតានិមិត្តរូប នៃការផ្លាស់ប្ដូររបបអានឹងខ្ញុំបានអ្នកឯងចង់ជានិមិត្តរូប នៃការផ្លាស់ប្ដូររបបប៉ុន្តែបើអ្នកឯងនិយាយអំពីនិមិត្តរូបនៃការផ្លាស់ប្ដូរពីសង្គ្រាមមកកាន់សន្តិភាពពីរបបបល័យពូជសាសន៍មកកាន់ការរស់រានមានជីវិត ពីការអត់មានអ្វីមកមានអ្វីដែលមានគឺ អាហ្នឹងខ្ញុំអាចជឿណែឯងអ្នកណែណែអត់បានធ្វើអាហ្នឹងទេណែឯងក្រន់តែសម័យចង់បានអំណាចតែប៉ុណ្ណោះខ្ញុំមិនដាក់ផ្លែដាក់ផ្កាឲ្យនរណាទេក៏ប៉ុន្តែ និយាយច្រើនពេកអំពីនិមិត្តរូបនៃការផ្លាស់ប្ដូរអញ្ចឹងទៅសម្រាប់គណៈបព្វជិជនពីពេលនេះទៅប្រកាសខ្លួនថា ខ្លួនជានិមិត្តរូបនៃការផ្លាស់ប្ដូរក្នុង ប្រទេសកម្ពុជា